សានាងណានេះឃើញហើយនេះក៏ចាប់អារម្មណ៍នេះបែបព្រៃនេះក៏លេងមកខ្ញុំសំខាន់គឺខ្ញុំសាទេណាអ្នកណាក៏ដាក់ខ្ញុំសាខ្ញុំយំក៏ដេកតែសាសំខាន់មកពីខ្ញុំសាខ្ញុំស្អាតនេះអំស្អាតនេះក៏នៅតែស្អាតនេះស្លៀកអីនេះក៏នៅតែស្អាតសំខាន់មកពីខ្ញុំស្អាតសំខាន់ខ្ញុំស្អាតខ្ញុំអត់ខ្វល់នេះសំខាន់គឺខ្ញុំស្អាត ស្អាតខ្ញុំអត់ខ្វល់នេះសំខាន់គឺខ្ញុំស្អាត ឃើញមិនខ្វល់ពីអីនេះព្រោះថារាល់ថ្ងៃនេះសំខាន់គឺខ្ញុំសាអ្នកណានេះឃើញហើយនេះក៏ចាប់អារម្មណ៍នេះបែបភ្លេងក្លេកមកខ្ញុំសំខាន់គឺខ្ញុំស្អាតទេណាអ្នកណាក៏ថាខ្ញុំស្អាតខ្ញុំយំក៏នៅតែស្អាតសំខាន់មកពីខ្ញុំស្អាតខ្ញុំស្អាតនេះអមសាយនេះក៏នៅតែស្អាតអ្នកស្លៀកអីនេះក៏នៅតែស្អាតសំខាន់មកពីខ្ញុំស្អាត សាសំខាន់ខ្ញុំសាខ្ញុំអត់ខ្វល់នេះសំខាន់គឺខ្ញុំសា